វេលាមកសងក្តីស្រលាញ់មកតាមរកមនុស្សដែលស្រលាញ់សឹងតែពេញមួយជីវិតអ្នកណាចេញមកសងស្រ័យសួររកប៉ិន ស្នេហ៍ប៉ិនវងវែងនៅជើងមេគេព្យាយាមបំបែក ឲ្យចែកភ្លឺទីតីវៃវៃបងដោយរនាងខាងយើងនៅម្ខាងជើងមេបេងដងវងវែងផ្លូវរស់នៅត្រាំទឹកភ្នែកតើស្អែកយើងបានជួបគ្នាវិញទេ សួរពូតិចបានទេពូពូស្គាល់បងវាសនាឯងខ្ញុំហើយនឹងបងសិលាអាសាដល់រកគាត់ណាវាសនានឹងស្លាប់បាត់យូរហើយមួយអូគ្រូគ្រូមានរត់ដែរស្លាប់មកគៀនទេខ្ញុំអាម៉េចរត់ស្លាប់ហ៎ម៉ែខ្ញុំសុំផ្ញើនួននឹងបង ពីមួយថ្ងៃសិនផ្ញើនួន នេះរត់ចង់ទៅណាគឺខ្ញុំទៅស្រុកផ្សេងហ៎បងខ្ញុំនឹងទៅជឿជាក់តែគាត់នៅរស់ហើយគាត់ក៏កំពុងទៅតាមរកខ្ញុំហើយនឹងកូនដែរថាម៉េចពូ គ្នាទាំងមិនទាន់អស់ហារត់មកនេះធ្វើអីចាពូគឺខ្ញុំមករកបងវាសនានៅជំរំខាងមុខនេះពូមកធ្វើអីអូពូមកមើលកូនហ្នឹងវាជីកតាពាំងត្រូវគាត់ផ្ទុះនេះអូអញ្ចឹងពូទៅមើលកូនចាណាពូអឺអញ្ចឹងអើ water ឲ្យប្រញាប់ទៅផ្ទះហើយណាព្រោះអាអានួនវាឈឺនៅផ្ទះហ៎ថាម៉េចពូខ្ញុំអរគុណណាពូអញ្ចឹងខ្ញុំទៅមើលនួនឲ្យពូណាអឺចង់ពូទៅណាចាអត់អីទេបងហូបសំពេលវេលាមកសំក្តីស្រលាញ់មកតាមរមនុស្សដែលស្រលាញ់សឹងតែពេញមួយជីវិត អ្នកណាចេញមកសោនួននួននួនកូនកូនយ៉ាងម៉េចហើយកូនបងសិលាអ្នកនួនទៅធ្វើអីមកក្តៅខ្លួនបែបនេះបងម៉ែមកហើយម៉ែចាម៉ែត្រឡប់មកវិញឯកូនឲ្យម៉ែសុំទោសណាកូនណាតែធ្វើឲ្យកូនឈឺបែបនេះ នួនមិនអីទេរត់មុននេះមីងធីបានមកជួយជួបខ្លួនឲ្យហើយហើយបងក៏កំពុងតែរៀបចំឆ្នាំឲ្យនួនដែរខ្ញុំអរគុណដល់បងណាដែលបងបានមើលថែកូនខ្ញុំបងប្រាប់ហើយតាថាបានមើលថែនួននឹងរត់គឺជាក្តីសុខរបស់បងរត់នេះជើងរត់អត់ត្រូវនឹងស្អីណា អត់អីទេបងគឺគឺខ្ញុំមុតបលាបន្តិចហ្នឹងណានេះមិនអីយ៉ាងម៉េចនេះរបួសធ្ងន់ណាស់ណាអត់អីទេបង ខ្ញុំថាអត់អីគឺអីហើយបងមិនបារម្ភទេអនួនកូនកូនសង្ងំគេងទៅណា ដើម្បីឆាប់ជាចាំម៉ែទៅធ្វើបបលកូនហូមនៅខ្លួនណា បងសិលាកុំធ្វើអីខ្ញុំគិតថាខ្ញុំអាចធ្វើខ្លួនឯងបានហើយបងធ្វើអញ្ចឹងអត់សមទេរបស់ប៉ុណ្ណឹងហើយដឹកឬមិនសមឬក៏មិនសមអីទៀតរត់នៅឲ្យស្ងៀមទៅតោះខ្ញុំនិយាយលេងរមោឲ្យតែខ្ញុំថាកុំអីបងមើលថែនួនរហូតអីហើយពេលដែលមានរបស់ស្អីក៏យកមកឲ្យខ្ញុំដែរមិនចាំបាច់ខ្លាចចិត្តទេការដែលខ្ញុំធ្វើទៅគឺខ្ញុំពេញចិត្តទាំងអស់ហ្នឹង បែបនេះហើយបានជាខ្ញុំមិនចង់ឲ្យរត់ទៅរកវាសនាតែម្នាក់ឯងបើខ្ញុំដឹងថានឹងមានរឿងបែបនេះខ្ញុំនឹងតាមរត់មិនឲ្យដាច់មួយចំហៀនទេ ជាមនុស្សស្រីមិននឹងអាចទ្រាំលំបាកតែម្នាក់ឯងបានទេអូរត់មានដំណឹងពីវាសនាដែរទេអត់ទេបង បងវាសនាប្រហែលជាបដូរទៅនៅជ្រុំផ្សេងហើយ តែខ្ញុំនៅតែជឿជាក់ថា បងវាសនាគាត់ប្រកាសជាមិនអីទេគាត់ប្រកាសជានៅមានជីវិតណាបងព្រោះបងវាសនាគាត់គឺជាមនុស្សដែលរឹងមាំហើយគាត់ជាមនុស្សដែលពូកែមិនងាយទៅណាចោលពួកខ្ញុំទេរាន់ប្រហែលឆ្នាំប្រហែលខែមកហើយរាល់ថ្ងៃនេះរាល់ពិបាកមើលថែកូនម្នាក់ឯងនៅឆ្លៀតទៅរកវាសនាទៅវិញទៅមកទៀត ខ្ញុំឃើញហើយពិតជាឈឺចិត្តខ្លាំងណាស់ដូចជាពេលនេះអញ្ចឹងរត់ទៅរបួសទៀតទោះជារត់ថាមិនឈឺរត់ធ្វើជារឹងមាន់តែខ្ញុំដឹងថារត់ក៏ហត់នឿយដែររត់តើឱកាសខ្ញុំមើលថែរត់ផងទៅណា ញរត់ប្របាក់ពេលណាធ្វើឲ្យខ្ញុំមានអារម្មណ៍ថា ខ្ញុំធ្វើខុសលើវាសនាអូអឺនេះខ្ញុំគិតថាយកឲ្យបងបងទៅផ្ទះទៅ បងមើលថែទាំនួនហត់ពីមួយថ្ងៃហើយតែបងខ្ញុំថាបងទៅទៅនេះបើសិនជាបងនៅទៀតខ្ញុំខ្លាចចិត្តបងខ្លាំងណាស់ ចាំមកទៅក៏បានខ្ញុំដឹងតែក្នុងចិត្តរហ័នមាន តែវាសនាតែម្នាក់ប៉ុណ្ណោះតើខ្ញុំពិតជាមិនអាចហាមចិត្តខ្លួនឯងបានពិតមែនកាន់តែឃើញរាល់ពិបាកខ្ញុំកាន់តែអាណិត ឃើញរាល់វេទនាខ្ញុំកាន់តែឈឺចាប់រាល់រាល់ផ្ដល់ឱកាសខ្ញុំខ្លះមិនបានទេមែនទេ កូនកូនរៀបរៀងលោកគ្រូទៅផ្ទះផ្ទះល្អហើយទៅផ្ទះចុះអរគុណច្រើនលោកគ្រូលោកគ្រូលោកគ្រូអរគុណណាលោកគ្រូឪពុកខ្ញុំបេះចេកឲ្យលោកគ្រូអូនមកណាណែ យកអន្សមយកចេកទៅឲ្យម៉ែទៅចុះគ្រូបានអីហូបបើឲ្យខ្ញុំហើយនឹងម៉ែរហូតអញ្ចឹងមិនអីទេនៅផ្ទះគ្រូមានចេកមានអន្សមច្រើនហើយមិនចាំបាច់បារម្ភពីគ្រូទេនេះយកទៅខ្ញុំអរគុណគ្រូច្រើនណាស់បាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបាន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 យថាទឹកនំយូនីត្រៃប្រភេទព្រីមៀមគុណភាពទ្វេដងបេរូកាដែលផ្សំឡើងពីវីតាមីននិងសារធាតុរ៉ែសំខាន់សំខាន់12មុខជំនួយខួរក្បាលជំនួយកម្លាំងថ្ងៃសំខាន់ចាប់ផ្ដើមជាមួយបេរូកាឡាក់តូក្រូលេខ3លូតលាស់ដោយភាពរីករាយទាំងមិនតន់អស់ ណៃរតលោកគ្រូសិលាមកនៅអូគាត់ទៅបរៀនកូនសាប់បងប្រហែលជាបរៀនហើយគាត់ទៅផ្ទះគាត់ហើយណែមកហូបបាយទីឯងហ្នឹងព្រោះថាឃើញលោកគ្រូសិលាគាត់អាសាមកផ្ទះឯងហ៎រត់អាបងមើលទៅសិលាដូចជាគេ ចាប់អារម្មណ៍នឹងឯងបិញម៉ាឯងសាក់លបងមើលគ្នាសិនទៅណាព្រោះបងឃើញសិលាគេជាមនុស្សល្អគេជួយឯងនឹងកូនឯងច្រើនណាស់ណា មិនម៉ាឯងគិតគូរជាមួយគេទៅអើខ្ញុំគិតអីបង ខ្ញុំមានប្តីអីហើយខ្ញុំចាត់ទុកលោកគ្រូសិលានេះដូចជាបងប្រាប់របស់ខ្ញុំអញ្ចឹងបងដឹងថាឯងមានប្តីហើយឯងក៏ស្រឡាញ់ប្តីឯងខ្លាំងដែរតែនេះរត់ឯងគូតែគិតពីអនាគតខ្លួនឯងផងបែកពីអពោតទៅ ម្នាក់ម្នាក់គេខំប្រឹងរស់ស៊ីដើម្បីរស់អ្នកដែលគេមានប្តីក៏គេរស់នៅសំណុកសុខស្រួលចឹងទៅព្រោះបានប្តីគេនេះខំប្រឹងជួយរដើម្បី ទំនុកបំរុងនៅក្នុងគ្រួសារហើយចំណាយរត់ឯងនេះមានអីដើររែកនឹងបញ្ចុកលក់តុកតុកតែម្នាក់ឯងហ្នឹងហត់ណាស់ណាហើយពេលយកប្រលប់ឯងឈឺស្កាត់អីហ្នឹងមានតែពីរអ្នកម៉ែកូនហ្នឹងណែរត់បើឯងយកគ្រូសិលាទៅជីវិតរបស់ឯងនឹងល្អប្រសើរជាងហ្នឹងឯងអត់អីទេបងខ្ញុំមានប្តីហើយហើយមិនដឹងថាប្តីរបស់ខ្ញុំនេះគាត់ស្លាប់ឬក៏រស់ហើយនេះបងចង់ឲ្យខ្ញុំទៅយកប្តី ថ្មីយ៉ាងម៉េចទៅកើត រដ្ឋត្រូវគិតថាបើសិនជាប្តីរបស់ឯងរស់មែនណាគេតាមរកឯងបាត់ហើយមិនទុកឲ្យឯងរស់នៅវេទនាអញ្ចឹងឯងរត់ដូចបងនិយាយអញ្ចឹងមិនម៉ាមើលចិត្តគ្នាជាមួយលោកគ្រូសិលាទៅលោកគ្រូសិលា គេជាមនុស្សល្អគេជាគ្រូបរិញ្ញាហើយបើសិនជាគាត់បានទៅមនុស្សស្រីផ្សេងប្រកាសជាស្ដាយឯងសម័យនេះរកអ្នកមានចំណេះចេះដឹងអញ្ចឹងមិនងាយមានទេអូយបងនិយាយហ្នឹងណា មិនចង់បខំឯងទេព្រោះតែបងឯងស្រឡាញ់រត់ឯងដូចជាប្អូនបកើតមិនមកឯងគិតខ្លួនឯងទេណាបងរនាំកូនទៅផ្ទះឲ្យដាំបាយឲ្យកូនចាបងតាកូនទៅផ្ទះបងទៅណាបងទៅណាចា នតើមកពីណាប្រលប់អីតើមកដល់ផ្ទះហ្នឹងអូតាមពិតខ្ញុំចេញពីរៀនតាំងពីល្ងាចមែនម៉ែតែគ្រាន់តែខ្ញុំទៅដាំបាយលោកគ្រូសាលាឃើញគាត់ធ្វើការហត់ពេកហ្នឹងណាហ្នឹងហើយជួយគាត់ហៅតាណាកូនហើយជែកអន្សំនេះបានមកពីណានេះលោកគ្រូសាលាអត់ទៀតហើយមែនទេត្រូវហើយម៉ែលោកគ្រូសាលាគាត់ឲ្យទៀតទេលោកគ្រូសាលាចិត្តល្អម៉ែ នួននេះកូនចូលចិត្តលោកគ្រូសិលាទេចូលចិត្តកូនសប្បាយចិត្តពេលបាននៅមួយគាត់ដូចជាបាននៅមួយពុកចឹងគ្រូបងឃើញសិលាគេជាមនុស្សល្អគេជួយឯងនិងកូនឯងច្រើនណាស់មិនមកឯងគិតគូរជាមួយគេទៅបងដឹងថាឯងមានប្តីហើយឯងក៏ស្រឡាញ់ប្តីឯងខ្លាំងដែរតែនេះរត់ឯងគួរតែគិតពីអនាគតខ្លួនឯងផង ដើររែកនំចុកលក់តុកតុកតែម្នាក់ឯងហ្នឹងហត់ណាស់ណាហើយពេលយកប្រលប់ឯងឈឺស្កាត់អីហ្នឹងមានតែពីរអ្នកម៉ែកូនហ្នឹងណែរត់បើឯងយកគ្រូសិលាទៅ ជីវិតរបស់ឯងនឹងល្អប្រសើរជាងហ្នឹងហើយកន្លងមកបងសិលាពិតជាមើលថែខ្ញុំនិងកូនបានល្អណាស់គាត់ធ្វើតួនាទីដូចជាមេគ្រួសារធ្វើជាឪពុករបស់កូនតែមេដងរបស់ខ្ញុំពេលនេះ ពិតជាមានតែបងស្អាជានេះគាត់សម្រេចចិត្តបែបណាទៅគាត់ទៅងុយទឹកទៅម៉ែហែកទឹកដាក់ពេញពីងអស់ហើយចាំមិនចាំម៉ែប្រយ័ត្នថាណាចាំម៉ែ ចាបងនំបញ្ចុកនេះរសជាតិកប់ហ្មងណាធំក្លិនប្រហុកតិចតិចដាក់ប្រទេសហើហើរសជាតិអែមហ្មងមែនហើយមែនហើយបងកន្លែងនេះខ្ញុំមិនណាមរាល់ថ្ងៃហ្នឹងចាបង មានបន្លែមានអីបងថែមតាមនឹងបងណារត់ដាក់នំចុកបងចានផងចាបងអេពីរអ្នកនេះនៅនេះតា បានអត់ឃើញនៅចុងភូមិមិនម៉ាណែអាថនវាសែនមិនម៉ាទៅជួយមើលវាផងខ្ញុំគិតថា ភូមិនឹងចង់ឲ្យបានទៅណាចាជួយជួយគ្នាទៅអាថននោះក៏វាពុំម៉ាយប្រពន្ធវាស្លាប់ហើយនឹងចយប្តីស្លាប់ដូចគ្នាឲ្យវាសែនសែនរួយរួយទៅពេលវាឈឺស្កាត់អីវាមានគ្នាមើលរត់លឿនមករត់ឃ្លានហើយចានេះបងអឺគ្រូសិលាមកសិលានំចុកមកចាំមកជួយរត់ ម្នាក់ក៏មេម៉ាយហើយម្នាក់ទៀតពុះម៉ាយបីម៉ាគិតគូគ្នាធ្វើជាប្តីប្រពន្ធហ្មងទៅមែនហ្នឹងហ៎បងមែនហ្នឹងមិនមែនហើយមិនម៉ាគិតគូគ្នាឆាប់ឆាប់ទៅញ៉ាំញ៉ាំរត់ណាអឺអឺទៅទៅ សិនកុំឲ្យក្មួយឈប់សិនឈប់សិនមីងចង់បានសរងពុំមួយ បាទបាទមីងអញ្ជើញមើលចាំមីងមីងនេះសរងទៅយកមកថ្មីថ្មីទៅមីងទាំងមិនតន់អស់បាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបាន បាកា លើសពីភេសជ្ជៈបើកម្លាំងអេធូមីលម្សៅទឹកដោះគោស្រស់ដំបូងគេបង្អស់នៅប្រទេសកម្ពុជាសម្បូរដោយប្រូតេអ៊ីន A2 ដែលទឹកដោះគោដតៃមិនមាន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 បេរូកាដែលផ្សំឡើងពីវីតាមីននិងសារធាតុរ៉ែសំខាន់សំខាន់12មុខជំនួយខួរក្បាលជំនួយកម្លាំងថ្ងៃសំខាន់ចាប់ផ្ដើមជាមួយបេរូកាលាក់តូក្រូលេខ3លូតលាស់ដោយភាពរីករាយទាំងមិនតន់អស់អាប់អាប់ស្អាតហើយនេះអេមីងមីងយកអានេះប៉ុន្តែមីងមានធៀងកដូរបានអត់អូបាទមីងខ្ញុំដកឲ្យបានតើមីងអញ្ជើញមើលទៅមីងចាចាមានអង្គនេះបាទបាទ មីសូមួយទៀតថ្ងៃក្រោយបើសិនជាមានត្រីសាច់មីអាចដូរបានទេអូបានមីងដូរបានតាមីងចាចាចាអញ្ចឹងមកលោកក្រុមមីងនឹងដូរទៀតបាទបើសិនមកកាត់ស្រុកបងមីងទៀតមីងកុំភ្លេចជួយទិញខ្ញុំទៀតចាចាចាបាទបាទអរគុណមីងចាមិនទេបងអញថាការអរចាំថ្ងៃក្រោយចុះបាទបាទកោតស្អាតណាស់ណាមកមកតាទុបទុបទុប គុណណាមីងបាទបាទបាទបាទបាទមីងអរគុណអរគុណតោះយើងសញ្ញាដល់យប់ឡើយហើយណាហើយចាក្មេងនោះវាមកពីណាវារត់មុននឹងអូនខ្លាំងណាស់រត់ បងនឹងតាមរកអូនឲ្យតទៅឃើញមិនថាបងត្រូវចំណាយពេលវេលាយូរប៉ុណ្ណានោះទេអូនត្រូវតែរងចាំបងនួនកូនត្រូវតែរងចាំពុកតតតតណាតយកលើបាទបង មួយដាក់អឺនំចុកពូមចានមើលចាពូចាំបន្តិចមកមកចាំជួយចានបងអើយទឹកឡំឆ្ងាញ់ទឹកទេទឹកណាម៉ែមកចាំខ្ញុំជួយចានហើយចាម៉ែលេងចានហើយណាកូនពូកូនអូដល់អីនោះម៉ែពូចា រត់មកចាំបងជួយជិះបន្លែឲ្យរត់សម្រាប់ទៅមិនបាច់ទេបងបងទៅបង្រៀនហត់ណាស់ហើយមកជួយខ្ញុំទៀតទៅសម្រាប់ទៅបងបង្រៀនគ្មានហត់ទេរត់អង្គុយលក់វល់វល់ល្ងាចទៅផងអញ្ចឹងបងចិត្តទៅ ហើយពេលដែលចិត្តហើយទៅផ្ទះសម្រាប់តើខ្ញុំជាអ្នកនៅចាំមិនបានទេ បានអញ្ចឹងយើងលក់តអស់គ្នាទៅកុំអស់ជជែកគ្នាណាបងណា គូសេឡាហើយរត់ណាចង់គ្នាមែនតើណាចូលចិត្តគ្នាអញ្ចឹងដូចប្តីពុនតែម្ដងលឺមីកាធីថាពីអ្នកហ្នឹងគាត់ចិត្តគាត់ថាគ្នាយូរហើយចាំកាលណាទៀតមិនគិតសាងព្រេននេះតាមេបាកាច់ទៅពូមីង ចេះមកអង្គុយប្រអាប់គ្នាអញ្ចឹងតើកើតមានប្រអាប់ណានិយាយមែនតើហ្នឹងនៅទីនេះអ្នកណាមិនដឹងលោកគ្រូសិលាឯងនោះលួចច្រឡាញ់រត់ហ្នឹងហើយឃើញទេមកជួយលក់នំចុករាល់តែថ្ងៃអញ្ចឹងធ្វើខ្លួនណាដូចជាប្តីដូចជាឪពុកអញ្ចឹងឯងឃើញទេម៉ាយម៉ាយសុកយើងឡើយកប្តីអស់ហើយឯងមើលមានទួយឯងមានកូនដល់13 តាំងពីបាយអពតមកកំឡោះកំឡោះញ៉ាចុះឡើងឡើងឥឡូវសែនបាតរត់ឯងទៅភ័យទៅអីកូនតែមួយហ្នឹងហើយយ៉ាងពូសេឡាឆ្លាញ់សោះហ្នឹងគ្នាតាមយូរហើយមិនមកយកគេទៅពូអង្ការពូយកប្រពន្ធថ្មីក្រែងពូប្រពន្ធស្លាប់ដែរអីពូកំពុង កម្លាំងមើលដែរហ្នឹងណាតែរចំណាស់ចំណាស់គ្នាវាទៅវាងាយស្រួលមើលគ្នាណា ចង់ទៅណាហ្នឹងមានបំវិចមានអីម៉ែទៅស្រុកឆ្ងាយតិចណាកូនអូនេះសម្បត្រាចាំកូនទុកឲ្យលោកគ្រូសិលាផងណាអញ្ចឹងខ្ញុំសុំទៅដែរបានអត់ម៉ែអត់បានទេកូនតាមផ្លូវគ្រោះថ្នាក់ខ្លាំងណាស់ហើយបើមានការអីកូនណាទៅតែលោកគ្រូសិលាទៅហើយសម្បត្រានេះបើសិនជាម៉ែទៅយូរថ្ងៃមិនឃើញត្រឡប់មកវិញចាំឲ្យគាត់ណាអឺចឹងកូនណាទៅផ្ទះបង្ទីទៅម៉ែបានម្ដងញ៉ាគាត់រួចរាល់អស់ហើយថៃម៉ែហាងក្រោយផ្ទះចាំយកទុកផងម៉ែទៅឯណា ចាំមកណារត់អញទៅហើយទៅហើយបងសុខសប្បាយតាមផ្លូវណាចាបងរត់ចង់ទៅណាអញ្ចឹងមិនអាចទៅម្នាក់ឯងបានទេ គ្រោះថ្នាក់ណាអឺអ្នកគ្រូពេទ្យខ្ញុំសុំសួរអ្នកគ្រូពេទ្យតិចនៅមន្ទីរពេទ្យនេះមានអ្នកជំងឺគាត់រៀងខ្ពស់សបស្អាមហើយរៀងដុំបន្តិចណាគ្រូពេទ្យអូយខ្ញុំអត់ដឹងទេនៅទីនេះមាន មនុស្សចេញចូលច្រើនណាមានអ្នកចេញមានអ្នកចូលខ្ញុំមកចាំអត់អស់ទេ បើសិនជាមានរូបថតខ្ញុំនឹងអាចចាំបានខ្លះអត់មានទេអ្នកគ្រូពេទ្យខ្ញុំអត់ដែលមានរូបថតជាមួយគាត់ទេពួកអីពួកយើងបែកពេលសង្គ្រាមខ្ញុំអរគុណច្រើនណាស់អ្នកគ្រូអឺអញ្ចឹងសាក់ទៅមើលខាងលើមើលពួកអីមានអ្នកជំងឺមកច្រើនណាស់ចាអរគុណអ្នកគ្រូ មនុស្សដែលខ្ញុំស្រឡាញ់គេគេមិនបានស្រឡាញ់ខ្ញុំទេគេសុខចិត្តតាមរកមនុស្សដែលគេស្រឡាញ់ទាំងពិបាកគេក៏មិនព្រមទទួលយកខ្ញុំដែលនៅចិត្តគេរាល់ថ្ងៃហេតុអីក៏ខ្ញុំមិនអាចយកបេះដូងរាល់បានសោះអញ្ចឹងបាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបាន បាកាលើសពីភេសជ្ជៈបើកម្លាំង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 ថ្មីថាទឹកនំយូនីត្រៃប្រភេទព្រីមៀមគុណភាពស្វេដងបេរូកាដែលផ្សំឡើងពីវីតាមីននិងសារធាតុរ៉ែសំខាន់សំខាន់12មុខជំនួយខួរក្បាលជំនួយកម្លាំងថ្ងៃសំខាន់ចាប់ផ្ដើមជាមួយបេរូកាឡាក់តូក្រលេខ3លូតលាស់ដោយភាពរីករាយ មួយជីវិតនេះខ្ញុំប្រហែលជាមិនអាចចូលក្នុងបេះដូងរបស់រដ្ឋបានទេមែនទេឬមួយខ្ញុំមានសិទ្ធត្រឹមតែឈរមើលរដ្ឋពីក្រោយខ្នងបែបនេះរហូតចាំមែនអឺជំរាបសួរបង បងសុំសួរតិចនៅខាងមុខមានជំរំ ស្នាក់នៅរបស់អ្នកភៀសខ្លួនទេបងអីអូនតើរកអ្នកភៀសខ្លួនធ្វើអីនៅជាមួយពួកវងហ្នឹងហើយមែនទេពួកយើងហើយអញ្ចឹងខ្ញុំសុំទៅសិនឯងបងចង់ទៅណាខ្ញុំបងបងសុំបងបងខ្ញុំសុំបងបងខ្ញុំសុំបងបងខ្ញុំសុំបងបងខ្ញុំសុំបងបងខ្ញុំសុំបងបង ប្លេយរត់ភ្លាមមកទៅឡាចូលថាមិនចង់សម្លាប់នោះទេឯងឃើញឯងហ៊ានវាយមិនក៏យើងហ៎ចាប់រត់តាឯងរត់ឯងចោលរត់ទៅណាមួយថ្ងៃទេមើលឯងនឹងងាប់ហើយមើលយើងរំលោភនាងនំមកឯង ធ្វើបាបបងហើយបងបងសាណាបងដឹងខ្លួនណាមកណាបងណា សាឡាបងសាឡារត់រត់មានទៅត្រង់ណាទេអើបងសុំទោសដែលបងមិនបានមើលថែរត់ឲ្យបានល្អខ្ញុំបានកាត់អីទេបងបងគាត់តែកាត់តែខ្លួនឯងទៅបងមិនអីទេបងធម្មតាតា ឲ្យទៅរត់បានសុខគឺបងសប្បាយចិត្តហើយនេះបងមិនតាមខ្ញុំធ្វើអីគឺបងមកតាមរត់បងខ្លាចរត់មានគ្រោះថ្នាក់ទៅបងមកតាមរត់បែបនេះទៅអញ្ចឹងបងតាមខ្ញុំយូរហើយវាមិនសំខាន់ថាបងមកតាមរត់ជួបបណ្ណាទេសំខាន់អត់តែរត់ផ្ដល់ឱកាសឲ្យបងតាមគឺបងនឹងតាមរត់គ្រប់ទីកន្លែង បងមិនខ្លាចលំបាកទេរត់រត់តាមរកវាសនាដល់ពេលណាទៅទីនេះគ្មានសុវត្ថិភាពទេហើយរត់ក៏ដឹងថាវាសនាគេស្លាប់បាត់ទៅហើយហេតុអីបានជារត់កុហកខ្លួនឯងបែបនេះ បងសិលានៅក្នុងចិត្តរបស់ខ្ញុំទោះគេថាបងវាសនាស្លាប់យ៉ាងណាក៏ដោយក៏ខ្ញុំនៅតាមរំគាត់ដែររត់រត់តាមរកវាសនាច្រើនដងហើយតែនៅតែមិនជួប ហេតុអីបានជារដ្ឋមកដល់ឱកាសឲ្យមនុស្សដែលនៅរស់ម្នាក់អាចមានឱកាសជំនួសវាសនាបានបងចាំរត់រហូតមកចាំទាំងដឹងថាក្នុងចិត្តរត់ក្នុងបេះដូងរត់មានតែវាសនាម្នាក់គត់ ក៏បងនៅតែស្រឡាញ់រស់នៅតែចង់មើលថែរស់បងចង់មានចំណែកនៅក្នុងបេះដូងរបស់រស់បងអាចចាប់បានចំណែកឲ្យទៅរត់ប្រាប់បងថាតើពេលណាបងអាចជំនួសប្រឡាយវាសនាបាន បងចង់អង្អែលស្រួលបងវាស្នាគេព្យាយាមបំបែបងគឺជាប្តីតែម្នាក់គត់របស់អូនចាប់ពីពេលនេះតទៅវៃវៃបាំងដោយរនាងខាំងយើងនៅម្ខាងជើងមេបេងដងវងវែងផ្លូវ រស់នៅត្រាំទឹកភ្នែកតើស្អែកយើងបានជួបគ្នាវិញទេ មែដងបែដងវងវែងគ្នាបែកគ្នាគ្រូដូចជាពុកខ្ញុំអញ្ចឹងខ្ញុំសប្បាយចិត្តពេលបាននៅជាមួយគ្រូបើគ្រូដូចជាពុកនួនអញ្ចឹងគ្រូអាចធ្វើជាពុកនួនបានអត់ អើយទៅពីថ្ងៃទៀតទេណាបងបើសិនជាខ្ញុំប្រកាសចិត្តថាបងវាស្អាតស្លាប់មិនអាចត្រឡប់មករកខ្ញុំវិញបានខ្ញុំនឹងប្រឹងធ្វើបងវាស្នាបងរត់តាមទុកសឡតិចមក open ឲ្យចែកភ្លឺទីតីវៃវៃបងដោយរនាងខាងយើងនៅម្ខាងជើងមេបេងដងវងវែងផ្លូវរស់នៅត្រាំទឹកភ្នែកតើស្អែកយើងបានជួបគ្នាវិញ ឆ្អែតមើលថែចាក់ចេញទាំងមិនបងពេញនិយមនៃពាក្យថាស្នេហ៍បានទេឲ្យយើងជួបគ្នាវិញ